ថាតើការសែនមានដូចជាចិនឈិញមេងខ្មែរសែនភ្នោសែនឪពុកម្ដាយជីដូនជីតាតើការសែននោះខុសយ៉ាងណាត្រូវយ៉ាងណា តាមពិតបើគិតឲ្យត្រូវគឺត្រូវបើយល់មិនត្រូវគឺខុសយល់ខុសមិនយល់ខុសយើងគិតថាសែនទៅវាដល់អាហ្នឹងឯងខុសហើយមួយទៀតវាមិនជាខុសតោះអីប្រមាណប៉ុន្តែសែនហ្នឹងដើម្បីសុំឲ្យម៉ែហ្នឹងជួយហ្នឹងក៏មិនគួរដែរ មានន័យថាម៉ែននៅរស់ចិញ្ចឹមកូនវាមិនតន់គ្រប់រឿងហើយចាំដល់ខ្មោចអីចង់ប្រើខ្មោចទៀតចុះត្រូវនោះស្អីយើងដាក់ផ្លែឈើផ្លែអីជានិមិត្តរូបចឹងមែនប៉ុន្តែដើម្បីរំលឹកគុណគាត់បើកាលណាវាអត់មានពិធីអីសោះចេះបាត់ទៅបាត់ទៅបាត់ទៅវាភ្លេចគាត់បាត់ទៅចឹងណាហ្នឹងហើយដូចយើងដាក់ផ្កាថ្វាយព្រះអង្គចឹងយើងត្រូវដឹងថាព្រះអង្គអត់មានមកទទួលទេដឹងឲ្យច្បាស់ទៅនឹងជុំបើដឹងថាព្រះអង្គមិនទទួលនៅដាក់ធ្វើអីគឺ express our sincere thanks គឺបញ្ជាក់ឬក៏បង្ហាញនៅកតញ្ញូតាធម៌របស់យើងតែប៉ុណ្្នឹងឯងប៉ុណ្្នឹងឯងហ្នឹងឯងដែលថាពុទ្ធគុណគឺការរលឹកឃើញគុណអត់មានទៅសុំអីទេបើសិនបើយើង នៅ ក្នុងភ្នោមេដាបេដានោះឲ្យយល់ពីរឿងយើងថ្វាយគុំព្រះសិនបើយើង យល់ទៅនេះទៅនោះក៏យល់ដែរដូចគ្នាទេពីព្រោះ មេដាបេដាក៏ប្រងឲ្យឈ្មោះថាជាព្រះអរហន្តរបស់កូនប្រុសស្រីដែរមែនទេអញ្ចឹងបើយើងយល់ថាហេតុអីបានជាយើងថ្វាយបង្គំព្រះសម្មាសម្ពុទ្ធហេតុអីបានជាយើងថ្វាយសក្ការៈចំពោះព្រះអង្គយើងមិនឆ្ងល់ពីរឿងថ្វាយបង្គំភ្នោទេតាមពិតនៅភ្នោហ្នឹងណាម៉ែឪយើងអត់នៅតែនឹងទេ នៅតែដីទឹកភ្លើងខ្យល់ធម្មតាតាអត់មានអីទេ nothing អត់មានអីទាំងអស់ប៉ុន្តែ ដូចពាក្យអង់គ្លេសមួយគេដាក់ថាម៉េចថា don't judge the book by its cover កុំវិនិច្ឆ័យសៀវភៅដោយក្រន់តែឃើញក្របរបស់វាមែនទេជាងកាយយើងគ្រាន់តែឃើញគេធ្វើគេថាខុសទាំងអស់ជាងកាយយើងចូលទៅដល់អត្តន័យគេអត់បាន វាមានខុសហើយនឹងត្រូវនៅក្នុងចំណុចហ្នឹងហ្នឹងហើយដោយអាត្មាថាអញ្ចឹងនៅក្នុងគុណបរតនត្រ័យមានលក្ខណៈខុសនឹងវាដល់ទៅ3ទៅហើយត្រូវមានតែមួយទេ ថ្វាយបង្គំដូចគ្នាប៉ុន្តែថ្វាយបង្គំខុសនឹង3បាត់ទៅហើយត្រូវមានតែមួយទេនៅក្នុងគុណរបស់ព្រះអង្គណាទី1គឺមិច្ឆាញាណនឹងញាណនឹងនឹងប្រែថាដឹងប៉ុន្តែវាមិច្ឆាខុសដឹងថាព្រះអង្គនឹងអស្ចារ្យដឹងថាព្រះអង្គមានគុណប៉ុន្តែដឹងគុណខុសមិនដឹងថាកាលណាថ្វាយបង្គំព្រះអង្គព្រះអង្គឲ្យសុខសេរីសួស្តីនេះដឹងខុសដឹងដែរដឹងថាព្រះអង្គអស្ចារ្យដែរប៉ុន្តែឈ្មោះថាមិច្ឆាញាណនឹង ទី2គឺសង្សយ៉ាងសេចក្តីសង្ស័យធ្វើដែរតែមិនដឹងពុទ្ធមាន មានផងយកធ្វើតាមគេដែរសង្ស័យណាទី3អញ្ញនឹងអត់ដឹងទលសោះប៉ុន្តែប្រាប់ឲ្យធ្វើជាធ្វើដូចបងប្អូនអាត្មាមួយអាត្មាសួរថាម៉េចបានថ្វាយគុំព្រះថាដឹងអីនិយាយឲ្យធ្វើអត់ដឹងក៏ថ្វាយដែរអញ្ចឹងវាមានច្រើនសន្តានអញ្ចឹងហើយយើងឲ្យបានបន់ស្មើគ្នាមិនបើចេះខុសគ្នាទី4បានត្រឹមត្រូវហៅថាសម្មាញាណังសម្មាញាណัง គឺការដឹងដោយ ប្រពី ដឹងដល់ត្រឹមត្រូវយល់អត្តន័យនៃគុណនឹងច្បាស់លាស់អ្នកដែលយល់គុណច្បាស់លាស់គឺទុកព្រះសម្មាសម្ពុទ្ធនឹងជាសាស្តាជាព្រះបរមសាស្តាព្រះអង្គជាគ្រូសត្ថាទេវមនុស្សានឹងព្រះអង្គជាគ្រូនៃទេវតានៃនិងមនុស្សទាំងឡាយអញ្ចឹងដែលឈ្មោះថាគ្រូព្រោះបង្រៀនឈ្មោះថាគ្រូព្រោះតែបង្រៀន យើងអាចដឹងគុណគ្រូបានទល់តែយើងទទួលចំណេះដឹងពីគ្រូនោះ ប្រសិនបើយើងមិនទទួលបានចំណេះដឹងពីគ្រូនោះទេសួរថាសិស្សនឹងដឹងគុណគ្រូអត់ដឹងអត់មិនដឹងទេអញ្ចឹងនៅពេលដែលយើងថ្វាយបង្គំព្រះអង្គចឹងមិនមានជនជាតិកាណាដាដែលសួរអាត្មានឹងហេតុអីបានជាពពុទ្ធនិយាយថាអត្តាហេអត្តណោនេថោអត់ឲ្យទីពឹងរបស់ក្រៅខ្លួនឲ្យពឹងខ្លួនឯងមិនក៏យើងនាំគ្នាទៅថ្វាយបង្គំព្រះអង្គ រហូតដល់ខ្លះគេថាមិនក៏ស្វែងគុំរូបស៊ីម៉ងអញ្ចឹងហើយចេះតែថាទៅមកពីមិនស្វែងយល់មានន័យរបស់គេមែនទេញាតិញោមហ្នឹងហើយប៉ុន្តែបកថ្ងៃមិញនៅ Providence ហ្នឹងហើយគេសួររឿងហេតុអីបានជានៅថ្លែងគុំព្រះអង្គហ្នឹងបកហើយហ្នឹងមិនបកទៀតទេប៉ុន្តែគ្រាន់តែចង់និយាយថាអ្នកដែលដឹងគុណព្រះអង្គពិតប្រាកដគឺអត់មានទៀមទីអ្វីបន្ថែមពីព្រះអង្គទេ ថ្វាយបង្គំព្រះអង្គនឹងគឺគ្រាន់តែជាការថ្លែងនៅអំណរគុណហើយនឹកឃើញទៅដល់សេចក្តីល្អរបស់ព្រះអង្គរហូតដល់ចិត្តនឹងអាចចូលដល់ឧបចារសមាធិបានពុទ្ធានុសតិណាអាចធ្វើឲ្យចិត្តរបស់យើងចូលដល់ឧបចារសមាធិបាន ស្ងប់ពីរឿងរ៉ាវទាំងឡាយប៉ុន្តែបើយើងទៅថ្វាយបង្គំព្រះអង្គរំលឹកឈ្មោះព្រះអង្គដែរតែសុំនេះសុំនោះសុំនេះសុំនោះរហូតទៅជាសមាធិកើតទេព្រះអង្គបានត្រាស់ថា យើងដល់ពេលត្រូវទៅហើយរីឯធัวនិងវិន័យនេះទេដែលជាគ្រូរបស់អ្នកព្រះអង្គអត់នៅទៀតទេព្រះអង្គទុកធัวឲ្យយើងមែនទេតើជាមួយធัวនឹងយើងធ្វើម៉េចព្រះអង្គបាន ប្រាប់ទៅទៀតមនាលអានន្ទការបូជាទាំងឡាយមានផ្កាមានអីទាំងដើមនេះគឺជាការបូជាដោយសេចក្តីជ្រះថ្លាក៏ពិតហើយក៏ប៉ុន្តែតថាគតមិនទាន់ បានឈ្មោះថាពុទ្ធបរិស័ទបានបូជាតថាគត ចំចំណុចដែលតថាគតចង់បានទេទាល់តែភិក្ខុភិក្ខុនីឧបាសកឧបាសិកាពុទ្ធបរិស័ទទាំងឡាយនឹងតាំងចិត្តថាយើងនឹងនាំគ្នាសិក្សានៅឱវាទរបស់ព្រះអង្គដោយប្រុងប្រយ័ត្នដោយយកចិត្តទុកដាក់ហើយនាំគ្នាគោរពប្រតិបត្តិដោយសេចក្តីគោរពនោះទៅឈ្មោះថាជាការបូជាតថាគតពិតប្រាកដជាបដិបត្តិបូជា ជាបូជាដ៏ឧត្តម តំឃើញទេប្រៀបធៀបមកកូនចៅយើងដូចគ្នាអញ្ចឹងដែរញាតិញោមឧទាហរណ៍ថាញាតិញោមណែនាំកូនឲ្យធ្វើល្អណែនាំកូនឲ្យខំរៀនឲ្យកូនប្រព្រឹត្តអំពើល្អកូននឹងអត់ស្ដាប់ទេដើរទៅលេងហើយទៅប្លន់គេយូរយូរបានឲ្យ1000ដុល្លារអីចឹងទៅយកមកឲ្យយើងលុយនឹងមិនមែនថាមិនឲ្យទេឲ្យប៉ុន្តែកូនម្នាក់ទៀតស្ដាប់ដំបូលមានដោយល្អ ខំរៀនសូត្រគ្នាមិនសូវមានអីឲ្យប៉ុន្តែក៏មានឈ្មោះជាមនុស្សល្អក្នុងសង្គមតើរវាងកូនពីរនេះញាតិញោមចង់បានមួយណាកូនប្លន់គេឲ្យ ម្ដងពី3000នោះហ៎ហាមែនទេគឺកូនណាដែលដើរដោយកន្លងធัวคล้ายជាមនុស្សល្អពិតប្រកបនៅក្នុង សង្គមនេះប្រពុតដូចគ្នាអញ្ចឹងពីព្រោះដោយមួយដេចដែលហត្ថការត្រាស់ដឹង គឺត្រាស់ដឹងពីអ្វីដែលគេមិនធ្លាប់ដឹងហើយដឹងរួចទៅព្រះអង្គចែកឲ្យយើង ដែលជាមរតកគឺធัวសម្រាប់ប្រតិបត្តិឲ្យបានជាអ្នកដឹងដូចព្រះអង្គដែរมันខុសពីឪពុកមានមុខរបរមានទ្រព្យសម្បត្តិហើយប្រគល់ទុកឲ្យកូនដល់តែកូនបានប្រើទ្រព្យរបស់ហ្នឹងបានឈ្មោះថាបានទទួលមរតកពីឪពុកចុះបើកូនអត់បានប្រើប្រាស់មរតកនឹងផងឈ្មោះថាបានទទួលមរតកទេ អត់ទេចឹងមរតកដ៏ពិសេសរបស់ព្រះសម្មាសម្ពុទ្ធគឺធម្មមរតកដែលថ្មនិយាយឲ្យវែងឆ្ងាយបន្តិចគឺថ្វាយបង្គំដ៏ត្រឹមត្រូវបំផុតនឹងអ្នកដែលមិនតន់យល់ដឹងធัวអាព្រះអង្គមិនតន់បានយកធัวមកបដិបត្តិនៅក្នុងជីវិតទេរស់ដឹងគុណព្រះអង្គមិនឃើញទេទោះបីចង់នឹកដឹងថាគុណអីទេពីព្រោះព្រះអង្គមិនដែលជួយអីផងហ្នឹងមែនទេព្រះអង្គមានដែលជួយជួស្រែណាព្រះអង្គមានដែលជួយបើកឡានយើងណាមែនអត់ ប៉ុន្តែ ចំពោះបុគ្គលដែលយល់គុណព្រះអង្គពិតប្រាកដគឺចំពោះអ្នកណាដែលបានទទួល នៅព្រះធម៌យកមកដាក់ក្នុងចិត្តហើយយកទៅគោរពប្រតិបត្តិហើយ កើតបានផលប្រយោជន៍ពិតប្រាកដនៅ ពេលដែលគាត់អរគុណព្រះសម្មាសម្ពុទ្ធខុសពីមនុស្សធម្មតាมันឃើញថាក្នុងលោកនេះមានរបស់អ្វីគួរបូជាព្រះអង្គទេអត់មាន10000 1000 1លានដុល្លារនឹងសមគួរបូជាព្រះអង្គទេ ថាស្អីក៏អត់មានសមគួរបូជាព្រះអង្គដែរទីបំផុតការបូជាដ៏សមបំផុតគឺការបដិបត្តិតាមបង្វាយរបស់ព្រះអង្គយល់ទេហ្នឹងហើយពីព្រោះព្រះសម្មាសម្ពុទ្ធអត់មានត្រូវការគ្រឿងអលង្ការទៀតទេបើនិយាយឲ្យមែនទែនទៅនោះព្រះអង្គអត់ត្រូវការមាសប្រាក់អត់ត្រូវការវិមានអត់ត្រូវការអីទាំងអស់ព្រះអង្គលះបង់រាជវាំងទៅនៅក្នុងព្រៃឃើញទេតែអ្វីដែលព្រះអង្គយកមកឲ្យយើងគឺព្រះធម៌ធម្មបដិបត្តិការបូជាដ៏ថ្លៃថ្លាបំផុត គឺធម្មបដិបត្តិនៅក្នុងជីជីវិតនេះពីព្រោះនៅក្នុងព្រះពុទ្ធសាសនាមាន3ហ្នឹងគឺបដិបត្តិសាសនាបរិយត្តិបដិបត្តិនិងបដិវេតអញ្ចឹងផលវាបាន គឺនៅ ក្នុងជីវិតនឹងត្មងអត់មានអត់មានចាំទៅជាតិក្រោយទេជាតិក្រោយវាត្រូវមើលជាតិនឹងប៉ុន្តែអ្វីដែលត្រូវបានគឺជាតិនឹងទីមួយគឺសិក្សាឃើញទេសិក្សាសិក្សាហើយយល់ថាល្អបដិបត្តិឆ្លងកាត់បាបដិបត្តិហ្នឹង វានឹងទម្លុះនៅបដិវេតគឺជាផលនៃការបដិបត្តិបាននឹងបច្ចុប្បន្នជាតិនឹងនឹងចឹងអញ្ចឹងបានពុទ្ធសាសនារីចម្រើនដោយធម៌5បើព្រះអង្គសម្ដែងទី1ពុទ្ធបរិស័ទស្ដាប់ធម៌ដោយសេចក្តីគោរពទី2សិក្សាដោយសេចក្តីគោរពទី3ត្រួតត្រងចាំទុកមិនមែនស្ដាប់ចោលស្ដាប់ចោលទេត្រួតត្រងទុកដោយសេចក្តីគោរពទី4រាល់ចំណុចដែលមិនច្បាស់លាស់គឺតែងតែចូលទៅរកពហុសោតដើម្បីសាកសួរបញ្ហាផ្ទៀងផ្ទាត់ ឲ្យបាន ត្រឹមត្រូវឲ្យបានល្អចំណុចទី5ចុងក្រោយគេគឺបដិបត្តិដោយសេចក្តីគោរពនេះឯងដែលជាមូលហេតុនាំឲ្យព្រះពុទ្ធសាសនារុងរឿងរីចំរាទុយទៅវិញពុទ្ធសាសនានឹងបាត់បង់ទី1ពុទ្ធបរិស័ទមិនស្ដាប់ធម៌មិនសិក្សាធម៌មិនត្រួតត្រងធម៌មិនសង្កេតផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ហើយនឹងមិនបដិបត្តិនេះគឺជា ផ្លូវអន្តរធាននៃពុទ្ធសាសនាពុទ្ធសាសនាមិនចាំបាច់មានវត្តច្រើនពេកក៏បានដែរ សម័យព្រះ មានវត្តមិនដល់100ទេសម័យព្រះមានវត្តមិនដល់100ទេប៉ុន្តែព្រះធัวរីចម្រើនទូទាំងសកលចម្ពោះទ្វីបកាលនោះនឹងចឹងអាត្មាបកស្រាយជំសំណួររបស់ញាតិញោមបើយល់រឿងហ្នឹងគុណរបស់ម៉ែឪញាតិញោមក៏ដូចគ្នាអញ្ចឹងបើយើងធ្វើឲ្យមានប្រយោជន៍គឺមានប្រយោជន៍ហ្នឹងដូចអាត្មាក៏ធ្វើដែរកន្លែងលោកឪពុកអាត្មាហ្នឹងក៏អាត្មាធ្វើភ្នោយ៉ាងស្អាតដោយមានបំណងពីរទី1 គឺរក្សាវប្បធម៌ខ្មែរយើងផងវាធ្វើភ្នោរបស់ខ្មែរជាកោតជាមឈុះរបស់ខ្មែរអញ្ចឹងទៅទី2ដើម្បីជាទីរលឹកកាលណាយើងឲ្យបាត់ឈឹងត្មងទៅវាវាឆាប់បាត់ពីចិត្តកូនកូនដើម្បីផ្ដុំគ្នាคล้ายទៅជាឪពុកคล้ายទៅជាជីតាទៅនៅពេលខែមនសនរដូវអីចឹងទៅវាមានពេលជួបជុំបងប្អូននៅតំណឹងមែនទេអញ្ចឹងបានតាមវត្តតាមអីស្រុកខ្មែរកន្លែងណាមានដាក់ឪពុកម្ដាយនៅវត្តហ្នឹង បែបទៅវត្តវាមានវាមានចំណុចល្អច្រើនបើយើងនិយាយពីចំណុចល្អគឺមានចំណុចល្អច្រើនវាមិនសំខាន់ថាដាក់ម៉ែឪនៅវត្តហ្នឹងម៉ែឪបានស្ដាប់ធម៌អាហ្នឹងជាជឿខុសប៉ុន្តែបើភ្នោម៉ែឪនៅត្រង់ណា វាជាទីរលឹកនៃកូនប្រុសស្រីបានទៅធ្វើបុណ្យនៅតែនឹងបានទៅជួបជុំគ្នា ពេលជួបជុំគ្នាក៏យើងស្ដាប់លោកសម្ដែងធម៌អីចឹងទៅក៏អាចយល់ដឹងពីបុណ្យកុសលខ្លះពីព្រោះនៅពេញវ័យរស់ស៊ីហ្នឹងអាឡ័យតកាងារហ្នឹងមានងាយបានទៅស្ដាប់ធម៌ទេ នឹងនឹងនិយាយពីកន្លែងចំណេញកន្លែងមានប្រយោជន៍ជាសាកសពមែនប៉ុន្តែវាមានប្រយោជន៍តេទៀងចិត្តកូនចៅនឹងឲ្យរលឹកមួយឆ្នាំឬក៏កន្លះឆ្នាំទៅជុំគ្នាម្ដងក៏ជាការបង្កើននៅភេតរៈភាពសាមគ្គីគ្នារវាងកូនចៅដែរហ្នឹងហើយបើថាងាប់ឲ្យចោលមើលខ្មោចឆ្កែខ្មោចអីវាអត់មានកន្លែងជួបគ្នាវាអត់បានទៅជុំគ្នាអត់បានទៅស្អីអាហ្នឹងប៉ុន្តែបើថាយើងថាដាក់ខ្មោចម៉ែខ្មោចឪនៅវត្តឲ្យស្ដាប់ធម៌អាហ្នឹងយល់ខុសទីដែរ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 ណាដូចនៅស្រុកខ្មែរយើងខ្មែរចេះតែដាស់តឿនដែរហេតុអីបានជាខ្មែរនឹងធ្វើភ្នោសិទ្ធិចិនអស់លីអញ្ចឹងខ្មែរចេះដាស់តឿនទៅដុំថ្មមួយដុំនៅលើ ក្បាលខ្មោចហ្នឹងមានសារៈសំខាន់ណាណារាប់រយឆ្នាំទៅមុខទៀតគេថា ទឹកដីពីដើមបោះណាណាដល់មើលទៅសឹកភ្នោខ្មោចចិនអស់មានខ្មោចខ្មែរណាមួយខ្មែរដាស់ដាស់ទៅដឹងខ្លួនដែរឥឡូវខ្មែរនឹងហែរបៀបចិនអស់ហើយខ្មោចខ្មែរហែចិនមែនទេ ហើយអ្នកហែសើអីសើលោកសងខ្មែរហ្នឹងដូនជីក៏ខ្មែរដែរទៅហែលើឡានចិនអស់លេងម្ចាស់ប្រទេសមួយទាំងមូលរឡានហែសពខ្មែរមួយមិនឃើញនេះបើនិយាយពាក់ប៉ុនដល់ប្រពៃណីទៀតគួរតែបារម្ភដែរតែនឹងចឹងបានពេលយកប្រោអាត្មាស្លាប់អាត្មាថាមើលណាមានឡានហែខ្មោចខ្មែរអត់អត់ប៉ុនឡានចិនមានអាត្មាថាឪពុកអាត្មាកើតមកជាខ្មែរស្លាប់ទៅជាខ្មែរអាត្មាសុខចិត្តទៅជួលឡានតេមួយមកតែងខ្លួនឯងណាបានបណ្ណាយកប៉ុណ្ណឹងដែរ ចាំថ្មងាប់ទៅបើកើតកូនចិនចាំមកធ្វើចិនម្ដងមិនមែនប្រកាន់អីទេគឺថាក៏គួរតែមានអត្តសញ្ញាណមួយដែរនៅផ្ទះយើងយូររត់តែងាប់ជាខ្មែរងាប់កើតតែម៉េចមែនទេដល់អាត្មាធ្វើភ្នោរបស់ញោមអាត្មានេះធ្វើកោតដាក់កន្លែងគាត់ហ្នឹងបាត់ភ្លឺភ្នែកគ្រប់គ្នាភ្នោខ្មែរស្អាតណាឥឡូវមានអ្នកកក់ចង់ធ្វើអញ្ចឹងដែរ យើងធ្វើអីវាអត់បានគិតវែងឆ្ងាយដល់អញ្ចឹងទៅពិបាកជាងការឃើញទៅគោរពទៅអីហ្នឹងអ្នកខ្លះយកតែហេតុផលមកនិយាយពេកទៅវាភ្លេចគិតពីរឿងពលឹងជាតិនេះអញ្ចឹងបានថាអ្វីអ្វីវាវែងឆ្ងាយណាស់มันអាចធ្វើទៅតាមចំណង់ចំណូលចិត្តយើងបានទេប៉ុន្តែបើនិយាយពីខុសក៏ខុសដែរដូចជាទុសែនទុព្រេនដោយបនស្រន់បួងសួងសុំចេះសុំចុះពីគាត់អាហ្នឹងហើយដែល ដែលជារឿងខុសដូចតែថ្វាយបង្គំព្រះដូចតែគ្នាអញ្ចឹងបានថាបើខ្ញុំយល់អំពីការថ្វាយបង្គំព្រះការថ្វាយបង្គំភ្នំម៉ែឪក៏មិនខុសគ្នាដែរអាត្មាលើកឧទាហរណ៍អញ្ចេះកូនម្នាក់នៅពេលដែលឪពុកម្ដាយនៅរស់ពេលដែលគាត់ចាស់បើ ដឹងគុណពិតប្រកបពេលទំនុកបំរុងគាត់ជូនបាយគាត់អត់មានទៅសុំអីថែមទេមិនមែនយកបាយមួយចានទៅជូនប៉ុន្តែអញ្ជើញពិសាបាយប៉ុន្តែខ្ញុំសុំ100ដុល្លារមកអ្នកខ្លះចឹងទៅថ្វាយគុំភ្នំឯងប៉ុន្តែសុំក៏ទុយលេខឥឡូវម៉ែយើងនៅរស់យកអីទៅជូនគាត់ ម៉ែដោយការឲ្យបាយមួយចំអែតនេះសូមម៉ែឲ្យខ្ញុំ50ដុល្លារទៀតមកដឹងអត់ហ្នឹងមិនដឹងទេអញ្ចឹងការទៅថ្វាយបង្គំភ្នោឪពុកម្ដាយថ្វាយបង្គំឲ្យសុំនេះសុំនោះ មានន័យថា មិនមែនជាការដឹងគុណពិតប្រាកដទេ មានជំនឿភ្ញាក់ផ្អើលមួយថាទៅធ្វើអញ្ចឹងនោះ បាននេះបាននោះបានធ្វើនឹងចុះតែធ្វើដោយយល់នោះគឺមាន ភ្នោនឹងក្រន់តែជានិមិត្តរូបទេ ប៉ុន្តែអ្វីដែលយើងទៅធ្វើទៅនេះដោយពលពននិយាយថាម៉េចពាក្យសម្ដីវាបញ្ជាក់ឲ្យវណ្ណៈសម្ភារៈវាបញ្ជាក់ឲ្យសតិអារម្មណ៍អញ្ចឹងការធ្វើរបស់យើងនឹងធ្វើក្បិតថា គាត់មិនមែននៅតំណឹងទេយើងយល់ឲ្យច្បាស់ថាគាត់មិនមែននៅតំណឹងទេ ពីព្រោះព្រះសម្មាសម្ពុទ្ធសម្ដែងថាអ្វីដែលនាំសត្វទៅរៀនតែពីរគាត់កម្មល្អនិងកម្មអាក្រក់អញ្ចឹងបើគាត់ធ្វើបន់មកកកងឲ្យគាត់ដេកក្នុងភ្នោហ្នឹងហើយញាតិយើងធ្វើបន់មកកកងចង់ទៅដេកក្នុងភ្នោហ្នឹងអា មែនតែអានឹងសបកទៅដូចសំណក់ពោះអញ្ចឹងណាមានប្រយោជន៍ស្អីអត់មានប្រយោជន៍អីទេប៉ុន្តែវាជានិមិត្តរូបដែលយើងនឹកព្រះអង្គមិនងាយឃើញឃើញរូបព្រះអង្គអញ្ចឹងទៅចិត្តយើងនឹកឃើញភ្លាមហើយបើថាតទេតទេទៅវាអត់ងាយនឹកឃើញទេប៉ុណ្្នឹងឯងអញ្ចឹងគុណប្រយោជន៍គឺការនឹករលឹកឃើញគុណនឹងគឺសំខាន់ណាស់ហើយម្យ៉ាងទៀតក៏ជាការជួបជុំបងប្អូនជាការសាមគ្គីគ្នាអញ្ចឹងភ្នោនឹងក៏មាន ការសំខាន់ច្រើនដែរលក្ខណៈសំខាន់ច្រើនដែរ ហើយបើថានិយាយពីខុសក៏វាខុសប៉ុន្តែរាល់ការធ្វើហ្នឹងវាមានវិជ្ជមាននិងអវិជ្ជជាមានយើងកុំបន្ទោសតែម្យ៉ាងត្រូវបើកកលែងចំណេញផងការដែលយើងឲ្យខ្មែរយើងភាកច្រើនអត់សូវគិតទេ ភ្នោម៉ែឪអីគោជួលខូចអស់មិនដែលទៅមើលអ្នកខ្លះនឹងអាហ្នឹងគឺជាភាពមិនយកចិត្តទុកដាក់របស់យើងហើយអ្នកដែលគិតភ្នោភាកច្រើនមានតែចិនទេភ្នោគេឡើងល្អល្អនឹងភ្នោគេពូនរាល់ឆ្នាំ នឹងមួយឆ្នាំពូនម្ដងយូរទៅខ្ពស់ទៅខ្ពស់ទៅរហូតដល់ចិនគេវាជំនឿមិនអត់ដុតទេដុតខ្លែកខ្មៅខ្លែកក្តៅទៀតនេះចិនស្រុកខ្មែរទេដែលយល់អញ្ចឹងចិនបលាយកាត់ទេចិនមែនទេឆ្នាំណានោះប្រធានាធិបតីចិនប្រកាសខ្លួនគាត់ថាពេលគាត់ស្លាប់ទៅឲ្យដុតនឹងចិនមែនមានសំណួរចង់សួរបងគ្រូប្រជាជនខ្មែរពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើងច្រើនឡើងចាប់ផ្ដើមសែនប្រេង តាមចិនយួនដោយពួកគាត់យល់ថាធ្វើបែបនេះធ្វើឲ្យពួកគាត់រស់ស៊ីមានបានដូចចិនយួនតើពិតដូចពួកគាត់ខ្មែរដឹងថាអ្នកសួរនឹងមិនជឿអញ្ចឹងទេបាទសួរអញ្ចឹងយើងមើលថាកន្លែងគេសែនប៉ិនមិនមើលអាកន្លែងគេរអញ្ចឹងណាចង់សែនសែនទៅប៉ិនសួរតែសែនឲ្យធ្វើដូចគេទៅបើចង់មានដូចគេធ្វើដូចគេទៅតែគេដេកច្រើនទេ ឬគឺឬក៏គេឧស្សាហ៍ហើយយើងសែនហើយផឹកស្រាតវ៉ែដែលសែនហើយលេងបៀនដែលសែនហើយខ្ជិលដែលអូខេគេសល់លុយគេសល់កាក់គេសែនគេចែកគ្នាហូបទៅអានឹងបបធរប្រពៃណីរបស់គេមិនមែនទៅក្រអីទៅសាសែនគេរស់ស៊ីមួយឆ្នាំមួយឆ្នាំប៉ុន្តែយើងវាគិតថាសែនដើម្បីឲ្យមានអានឹងមិនហាមឥឡូវឈប់ហាមប៉ុន្តែសួរថា ដើម្បីឲ្យមានដូចគេស្មាប្រាប់ថាបើចង់សែនឲ្យមានដូចគេទៅរៀនរស់ស៊ីពីគេទៅរៀនក្បួនរស់ស៊ីពីគេតើតើគេធ្វើអីខ្លះហើយបើសែនឲ្យផឹកស្រាអងចឹងងងដដែលទេសែនអស់ជ្រូក20ទៀតកាន់តលហាមអឺ ធៀងឡាវស្រុកភូមិខ្ញុំកណាបនស្រន់លបែងស្រីស្រាបែកផ្សែងលួចឆក់ប្លន់នឹងធ្វើគ្មានសល់ទេហ្នឹងអាហ្នឹងអញ្ចឹងទីបំផុតវាវិនិច្ឆ័យណាវិនិច្ឆ័យតែយើងអស់គ្នាហ្នឹងតើនៅផែនដីនេះ មានអ្នកតាមានខ្មោចពិតមែនដូចនឹងពួកអមនុស្សមាន តែពួកហ្នឹងស្គាល់ខ្លួនឯងថាអ្នកតាឬក៏ស្អីហ្នឹងក៏គ្មានទេនៅអ្នកហៅប៉ុន្តែតួអមនុស្សអាហ្នឹងមានបើកាន់តែតើយើងធ្វើម៉េចចំពោះអ្នកទាំងអស់គ្នានោះវាមិនមែនធ្វើដូចយើងរាល់ថ្ងៃហ្នឹងទេគឺគេរស់ដោយគេយើងរស់ដោយយើង តាមពិតទៅមានក៏មានទៅគ្រូបង្រៀនស្រុកស្រែ គណៈសុំសួរថាដោយសេចក្តីជ្រះថ្លាគណៈមានចងល់មួយចង់ទូសួរសួរអាត្មាហ្នឹងឲ្យបកស្រាយរឿងដែលម្ដាយបង្ខំកូនឲ្យរៀបការជាមួយមនុស្សដែលដែលគាត់ស្រឡាញ់ពុកដែរគាត់ស្រឡាញ់តែកូនមិនធ្វើតាមតើកូនខុសដែរឬទេទៀតអាត្មាធ្លាប់និយាយច្រើនដែររឿងហ្នឹងប៉ុន្តែដូចជា ផ្សាយមិនបាទច្រើនអញ្ចឹងក្នុងក្រុមហ្នឹងនិយាយច្រើនសរុបមកកាន់តែចេះថាពាក្យថាដឹងគុណម៉ែឪមិនមែនប្រែថាធ្វើតាមម៉ែឪគ្រប់លើទេយើងកុំយកពាក្យហ្នឹងឲ្យវាជាប់គ្នាថាដឹងគុណម៉ែឪត្រូវគោរពតាមម៉ែឪអាត្មាបដិសេធពាក្យហ្នឹង បំពេញបំណងគាត់ទៅជាការដឹងគុណគាត់ស្មាបដិសេធបំពេញបំណងយើងអាចបំពេញបានតែក្នុងករណីទី1បំណងនោះល្អទី2យើងអាចធ្វើបានព្រោះល្អខ្លះក៏ហួស ហួសវិស័យដែលយើងអាចធ្វើបានតែបើសិនជាវាមិនល្អហើយក្របខ័ណ្ឌមួយដែលយើងធ្វើអត់បានមិនទៅជារមិលគុណទេវាមិនទៅជារមិលគុណទេយើងដឹងហើយថាឪពុកម្ដាយយើងក៏ជាពុទ្ធជនដែរអញ្ចឹង ពុទ្ធជនមិនមែនសិទ្ធិគិតត្រូវជាការពិតណាស់ឪពុកម្ដាយភ័យច្រើនបង្ខំឲ្យកូនការគាត់គិតពីសុខទុក្ខរបស់កូនចង់ឲ្យកូនបានសុខគាត់ឃើញគេមានសម្បត្តិគេអីអីចឹងនៅក្នុងន័យគិតកូនប៉ុន្តែអាចជារឿងយល់ច្រឡំមួយដែរសុភមង្គលពិតប្រកបវាត្រូវប្រសុទ្ធចេញពីអ្នកទាំងពីរហ្នឹង មិនទ្រព្យសម្បត្តិទេទ្រព្យសម្បត្តិវាសំខាន់មានកម្រិតរបស់វាមានទ្រព្យសម្បត្តិមែនប៉ុន្តែបើអ្នកទាំងពីរនឹងមិនត្រូវទេវាគង់តែលាយទេផ្ដាំម៉ែម៉ែឪឪផងកុំឃើញតែនោះមើលមួយថ្ងៃមុនមានញាតិញោមប្រាប់ផ្ទះមាន2 3ដីនៅស្រុកខ្មែរប៉ុន្មានកន្លែងទៀតគ្រាន់តែ គ្រួសារប្តីប្រពន្ធនឹងលែងត្រូវគ្នារយៈពេលមិនយូរប៉ុន្មាននេះអាលាយខ្ទេចចុះមនុស្សតការស្អប់គ្នាខឹងគ្នាឌឺគ្នាទៅវិញទៅមកចុះឡើងចុះឡើងចុះឡើង មានស្អីទៀតវាមិនបំផ្លាញរៀងខ្លួនទៅសុភមង្គលមិនមែនម៉ែឲ្យទេមិនមែនអាចារ្យឲ្យទេគឺយើងនឹងឯងជាអ្នកកសាងដោយខ្លួនឯង ឆ្លើយទៅសំណួរនេះបើយើងគិតថាវាទល់តែបំពេញបំណងម៉ែឪគ្រប់អន្លើទៅឈ្មោះថាជាកូនដឹងគុណពុទ្ធអកតញ្ញូមុនគេពេលព្រះអង្គទៅបួសពីណាឲ្យទៅស្មាឪឲ្យទៅអត់ទេបេតាព្រះអង្គចង់ឲ្យអីចង់ឲ្យតាសោយរេកហ្នឹងចង់ឲ្យរៀបការដូចដូចយើងលើកហ្នឹងចឹង ពីក្មេងមកព្រះអង្គមានចង់រៀបការស្អីបងព្រាមបានទស្សទេថាព្រះអង្គត្រូវចេញបួសហើយគាត់ថាអឺព្រាបសួរថាតើកូនយើងចេញបួសដោយហេតុអីដោយសារឃើញមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ជាងរៀបចំបិទបាំងមកឲ្យឃើញមនុស្សឈឺមនុស្សណាឈឺដឹកចេញណាឈឺដឹកចេញអត់ឲ្យនៅបំណងចង់ឲ្យនៅរៀបការនឹងឯងចង់ឲ្យនៅសោយរាជនឹងឯងនឹងបំណងឪបំណងបៃតាព្រះអង្គ រាជប្រាសាទមានប្រាសាទសម្រាប់រដូវលំហើយរដូវរងាលដល់តែទីបំផុតព្រះអង្គនៅតែឃើញដែររកឃើញព្រះអង្គដឹងថាបើប្រាប់មានណាឲ្យទៅបីដើមឲ្យទៅហ្នឹងធ្វើម៉េចចេញពេលយប់ទៅមកនេះពួកអីមិនមែនជាការមិនស្ដាប់បង្កប់ទេ តែលោកឃើញយល់ឃើញខ្ពស់ជាងបៃតាបៃតាឃើញធ្វើមកសុកនៅក្នុងអាដេញកែមគុណហ្នឹងណាសុកជាមួយកូនមួយពុនតិចមកអស់ហើយដល់ព្រះអង្គឃើញអានៅសុកជាមួយគ្នាដែលកំពុងវិវត្តទៅរកកន្លែងងាប់ហ្នឹងវាមិនមែនកន្លែងសុកមែនទេទេដែលព្រះអង្គទៅនឹងឃើញស្អីមួយទៀតវាផ្សេងពីហ្នឹងថានឹងទៅរកវិធីចិញ្ចាក់ទុកនេះ ហើយគង់តែមកជួយបិតាវិញគង់តែមកជួយគ្រួសារវិញបំណងមិនទៅចោលរហូតណាទៅរកវិធីពិសេសឯណាមួយទៅរកស្អីដែលពិសេសមួយដើម្បីមកជួយអ្នកទាំងអស់គ្នាប៉ុន្តែអ្នកទាំងអស់នេះមិនយល់ទេអានេះដូចវីរៈបរោះចឹងគឺថាឥឡូវប្រពន្ធកំពុងពោះធំប៉ុណ្ណោះច្បាំងត្រូវចោលត្រូវចូលឆ្លៀនពៀនអីចឹងទៅសិនយើងមើលរូបភាពទាំងអត់គិតគុំប្រពន្ធអត់ទេ បើសិនជាមិនការពារព្រំដែនឲ្យជាប់ទេមកងាប់អស់គ្នាអញ្ចឹងក៏ត្រូវលះបង់មកពេលហ្នឹងអ្នកនេះកំសត់យំនឹកប្តីអាហ្នឹងមនុស្សសាមញ្ញអញ្ចឹងឯងអសរីបុតចេញបួសម៉ែអត់សប្បាយចិត្តកូនរបស់គាត់ប្រមាណ6 7នាក់នឹងចេញបួសមកសិតតែម៉ែអត់សប្បាយចិត្តអញ្ចឹងបើសិនជា ប្រសិនណាបើការមិនធ្វើតាមបំណងឪពុកម្ដាយសុទ្ធតែអកតញ្ញូពុទ្ធមុនគេសេរីបុតនេះក៏ចឹងដែរសិតតែរឿងម៉ែមចង់ឲ្យបួសហើយតែទៅបួសប៉ុន្តែបំណងដែលទៅនេះមិនមែនប្រឈឺមិនអីទេតែយល់ឃើញថាស្អីដែលត្រូវធ្វើនេះវាល្អជាងម៉ែឲ្យទៀតចុងក្រោយនឹងមកជួយម៉ែនឹងវិញម៉ែមិនមែននិយាយចេះដើម្បីឲ្យកូនយល់លេះនឹងទៅប្រឆាំងម៉ែឪទេ អាចជួនកាលយើងគិតវាមិនដល់គាត់ក៏មានដែរកើគាត់នៅតែព្រួយបារម្ភយើងអីចឹងយើងធ្វើផ្ដេសផ្ដាស់ទៅជក់ឆ្នាំញៀនទៅស្ដោទៅលេងលឺអាត្មាថាមិនធ្វើតាមបំណងគាត់មិនមែនជាកូនអកតញ្ញូទេចឹងចិត្តតែផ្ដេសចិត្តតែផ្ដាស់ចឹងទៅអត់មានគោលការណ៍អីច្បាស់លាស់ផងអានេះកុំយកពាក្យនឹងយកទៅគ្រប់គ្រងអំពើអាក្រក់ Mm-hmm. សុជរិនម៉ាងខ្ញុំកណាសួរថាកណា ធ្វើបន់ប្រគេនទេយទានព្រះសង្ឃធ្វើទានអ្នកខ្សត់ ដោយចិត្តអាណិតអសូរតែមួយគាត់ហេអត់សួរផងមិនប្រាប់វិនសកលសួរថាតើមានធัวអ្វីសូទៅឲ្យមេឃរាំងភ្លៀង នឹងមានដេកយូរបន្តិចទៅ4 10ម៉ោងរាំងកញ្ញាចាងខ្ញុំណាសួរលោកគ្រូធ្វើបន់មិនប្រាប់ អាធ្វើបុណ្យមិនប្រាប់ឯងជាតិក្រោយគ្មានញាត តែបើអ្នកចិត្តខាងសុទ្ធតែគ្រឹះសាសនា អ្នកខ្លះមិនមែនគ្រឹះក៏មិនមែនប្រពុតពេលកណាដាក់បាតលោក គឺថាមិនខុសស៊ីមិនទុកស៊ីខ្លួនឯងឲ្យតែគេស៊ីជំនួសចែកដែរហើយបើចឹងបបួលធ្វើមិនទៅមួយទៀតជាតិក្រោយកណាគ្មានញាតឬយ៉ាងណាអើយកុំខ្វល់ពេក យើងកុំជាប់កុំជាប់ពាក្យនិយាយអានិសង្ឃចេះចេះសេចក្តីល្អធ្វើល្អមែនទេនឹងវាអត់ទៅសង្ឃឹមផលទៀតមានញាតមានញាតសំខាន់គឺយើងសុបាយចិត្តធ្វើឥឡូវហ្នឹង បុណ្ណាគឹមវណ្ណកណេតពីខេត្តព្រះតពាំងកម្ពុជាក្រមសំសួរសំណួរមនុស្សម្នាក់មានសតិដឹងច្បាស់ហើយក្នុងវត្ថុសម្ភារៈផ្សេងផ្សេងថា គួរក៏បីលះបង់តែលះបង់មិនរួច របស់ដែលខ្លួនជាប់ចម្ពាក់ឬអំពើអាក្រក់ដែលខ្លួនបានធ្វើនោះតើសតិនោះជាមិច្ឆាសតិឬជាកត្តានាំឲ្យដល់នៅសម្មាសតិ អឺតួសតិមែនតែនជាកុសលខណៈពេលដែលសតិពិតប្រកបអឺកើតឡើងគ្មានភាពសៅមងនៅ ក្នុងចិត្តទេ ពីព្រោះសតិគឺជាធម្មជាតិដែលកើតតែជាមួយពួកសោបនៈចិត្ត ប៉ុន្តែខណៈយើងវាច្រឡំអស់ទៅខណៈនឹកឃើញនេះនឹកឃើញអាគេជេរស្ដីខឹងហ្នឹងក៏យើងហៅថាសតិដែរមិនមែនអាហ្នឹងគ្រាន់តែជាការចងចាំនៃសញ្ញាចិត្តដែលវាគិតទៅជាមួយមោហៈអធិមកខៈអីចឹងទៅប៉ុន្តែតួសតិតែម្ដងខណៈដែលវាកើតថ្លាស្អាតណាស់តែខ្មែរយើងច្រើនយកមកនិយាយច្រឡំណាច្រឡំគ្នាអត់ទៅយើង យល់ថាពាក្យសតិនឹងមិនបានច្បាស់ យុភាក្រាបលោកគុណចាស់ជារៀងរាល់ថ្ងៃពិសេសថ្ងៃសុខក៏សាធុណាមានសំណួរប៉ុន្មានថ្ងៃមុនក៏ណាបានអានព័ត៌មានថាមានចៅអធិការវត្តមួយ ក្នុងក្រុងភ្នំពេញ មានបំណងចង់ប្តឹងលោកសង្ឃមួយអង្គពីបទធ្វើឲ្យប៉ះពាល់ដល់កិត្តិយសលោកគណៈសូមសួរថាលោកធ្វើដល់ចៅអធិការហេតុអ្វីមានបំណងចង់ប្តឹងចឹង បើប្រៀបធៀបចៅអធិការរូបនោះជាមួយប្រពុតតើលោកអង្គនោះនៅកម្រិតណាទៅប្រៀបអីជាមួយព្រះអង្គយើងកលេសចប់ហ្នឹងហើយកាលណាកិលេសនៅមានវានៅតែអញ្ចឹងណាការបៀតបៀនគេអ្នកបួសពិតប្រកបព្រះអង្គបង្រៀនឲ្យមានការឲ្យអភ័យច្រើន ហើយនេះខណ្ឌធំកិត្តិយសកិត្តអីហ្នឹងយើងប្តឹងគ្នាហ្នឹងវាមិនទេវាអត់ស្ងប់វាចិត្តស្ងប់មានតែប្តឹងអីអាកិត្តិយសហ្នឹងព្រះអង្គឲ្យលះទេទៅយកអីអាកិត្តិយសយកទៅប្តឹងគ្នាហ្នឹងកុំឲ្យទៅដល់គ្រោះថ្នាក់ដល់រាងកាយដល់ជីវិតអីអាហ្នឹងចាំយើងរត់ទៅច្បាប់អីជួយចុះមិនមកត្រឹមតាខ្យល់មាត់គេគេប្រកាច់ប្រខូចអីអញ្ចេះអញ្ចោះមានទៅស្អីអាហ្នឹងហ៎ កាលព្រះអង្គនៅគេជេរគេមួលគេប្រកាញ់ព្រះអង្គឲ្យនៅតែស្ងៀមព្រោះវាអត់ប៉ះប៉ល់អីវាបើថាបើប៉ះសាច់ប៉ះអីទៅអាហ្នឹងយ៉ាងគិតទៀតដល់ថ្នាក់យើងរស់វាមិនកើតឬថាអឺធ្វើអញ្ចឹងទៅយើងត្រូវអត់បាយងាប់ឧទាហរណ៍អញ្ចឹងទៅអាហ្នឹងផ្លាស់កន្លែងជីវិតអ្នកបួសហ្នឹងវាមិនមែនជាជីវិតប្រកួតប្រជែងទេ អនុពវាទោអនុពខាតោបាតមកខេចសង្វរោកិរិយាមិនតេះដៀលអ្នកដតីកិរិយាមិនបៀតបៀនអ្នកដតីសេចក្តីសម្រួមក្នុងបាតមកណាជីវិតអ្នកបួសរស់អញ្ចឹងយើងនៅខ្លាំងដាក់គ្នាកុំបួសចឹងបានអាត្មាគេធ្លាប់ប៉ណ្ដឹងដែរទៅមិនសត្វលោកទៅប៉ណ្ដឹងហើយ មានមួយអង្គនោះដឹងដឹងទៅដល់ចវាយខេតដឹងចេះដឹងចោះចវាយខេតគាត់ស្ដាប់ហើយគាត់ថាឲ្យឆ្អែតគាត់ថាលោកគុណណាពួកកណានេះជាកុហកជាវសក់ក្បាលខ្មៅនេះវាប្រជែងគ្នាខ្លាំងណាស់ផងហើយឈឺក្បាលមែនទេអាប្រគុតប្រជែងបែងជើងលៀបពណ៌ ពិបាកមួយថ្ងៃមកកាលណាពិបាកចង់ឈួតគិតថ្ងៃណាតនេះកាលណាចង់ទៅវត្តស្ដាប់ឯគុណទេសនាបានស្ងប់ចិត្តឥឡូវទៅគុណកាត់ទុកមកប៉ណ្ដឹងកាលណាដែរកាលណាស្ដាប់ណាគិតពេកគាត់ហ្នឹងសំណួរទី1នេះគឺ ផ្ដើមថាក្រោយពីស្ដាប់លោកម្ចាស់គ្រូហើយខ្ញុំប្រកាសណា ចង់បំបត្តិទម្លាប់ ដូចជាសែនចូលឆ្នាំចិនសែនក្បាលទឹកសែនឆេងមេងសែនជំនៀងផ្ទះតើយើងគួរធ្វើយ៉ាងណាឲ្យត្រូវតាមគន្លង ពុទ្ធសាសនានឹងបានមគ្គផលដល់ពុកម្ដាយសាច់ញាតិដែលបានធ្វើមរណកាលទៅ ជាកុសលដល់កូនចៅជំនាន់ខាងក្រោយ។ អាសែនហ្នឹងមិនបាច់គិតថាធ្វើយ៉ាងណាទេគាត់ថាឈប់ត្រូវតែហ្មងផ្លូវត្រូវដបងហ្នឹងឈប់ប៉ុន្តែឈប់បានកុំឈប់ទាំងបង្ខំបើឈប់ព្រោះតែអាត្មាថាកុំឈប់បើឈប់ព្រោះតែយល់ឃើញថាវាអត់ប្រយោជន៍មែនទេអាត្មាដូចជាមិនបាច់ប្រាប់ឲ្យឈប់ឯងដូចពាក្យកន្លែងនេះគេស្ដាប់មិនស្រួលថាយើងនឹងអ្នកបំបត្តិប្រពៃណីហ្នឹង គេថាខ្ញុំចង់បំបត្តិទម្លាប់ដល់អ្នកស្ដាប់គេចាប់យកពាក្យហ្នឹងយ៉ាអ្នកអ្នកបបំផ្លាញតាមពិតរឿងនេះរឿងរបស់យើងខ្លួនឯងទេយើងមិនមែនចង់ទៅ យើងមិនមែនចង់ទៅបញ្ឈប់គេគ្រប់គ្នាទេមែនទេហ្នឹងហើយអឺតាមពិតវាពាក់ព័ន្ធនឹងការយល់ដូចអាត្មានិយាយប្រហែលថ្ងៃនេះអញ្ចឹងថា មកពីយើងនៅមានសង្ឃឹមខ្លះបញ្ជាក់ទៅទៅអាឆេងមេងនឹងឬក៏អាក្បាលទឹកនឹងឬក៏សែនចូលឆ្នាំខ្មែរឆ្នាំអីក៏ដោយឲ្យតែសែនចង់បានអីនឹងភ្ជុំអីក៏ដោយឲ្យទៅពាក់ប៉ុនទៅរឿងសែនជីបអូជីបអូហ្នឹងណាមកពីមានជំនឿហើយនឹងសង្ឃឹមខ្លះថាអាចនាំសេរីសួស្តីមកតាមរយៈហ្នឹងមកវាយើងសង្ឃឹមប៉ុន្តែបើសិនជាយើងច្បាស់ច្បាស់ក្នុងចិត្តរបស់យើងថា វាអត់មាន ផលទល់ទៅសោះគុំថាឡើយដល់ទៅអស់ក្បាលជ្រូកក្បាលមន់ក្បាលទាតែ1ដុល្លារហ្នឹងយើងមិនបោះចោលផងលុយញាតិញោមដើរដើរអីចឹងទៅតែ1ដុល្លារទេញាតិញោមយក1ដុល្លារហ្នឹងទៅបោះចោលទេ1ដុល្លារបោះចោលទេអត់ទេ អត់ទេអត់បោះហ្នឹងកន្លះដុល្លារអត់បោះហ្នឹងហើយអឧទាហរណ៍ថាឧទាហរណ៍គេក៏ហត់ញាតញោមមួយថាឲ្យញាតញោមយកកាក់ជាដុល្លារទៅកប់ក្នុងដីមួយកន្លែងបើញាតញោមដឹងថាមនុស្សនឹងប្រើល្បិចទេឧទាហរណ៍ណាឲ្យគេយកកាក់1ដុល្លារ1ដុល្លារមានអាកាក់10ដុល្លារដែរតា អត់ទេមាន1ដុល្លារ2ដុល្លារហ្នឹងហើយគេឲ្យយកកាក់1ដុល្លារ2ដុល្លារហ្នឹងឲ្យទៅកប់ម្នាក់ឲ្យបាន100កាក់នៅក្នុងដីហ្នឹងដីមួយកន្លែងហ្នឹងណាហើយឲ្យយើងបួងសួងទៅហើយគេប្រាប់ថាអឺ3ខែក្រោយឲ្យទៅកោះមកវិញ ក្នុង1ដុល្លារវាបំលែងខ្លួនចេញជា1000ដុល្លារប៉ិនគេបិឆោតយើងឲ្យទៅកប់អញ្ចឹងនៅពេលដែលយើងមកផ្ទះអស់ហើយស្ងាត់ស្ងាត់គេទៅលួចកោះយកឧទាហរណ៍អញ្ចឹងណា បើយើងដឹងច្បាស់តែគេគ្រាន់តែបញ្ឆោតយើងអញ្ចឹងយកទៅកប់ទេកប់ទេអត់ទេអត់ទេប៉ុន្តែបើគ្រាន់តែយើង ដាក់ជំនឿថាអូក្រែងលោវាមែនណាអាចមានអ្នកកប់ហើយមែនទេពីព្រោះអីព្រោះយើងសង្ឃឹមថាវាអាចបានហ្នឹងហើយអញ្ចឹងណាបានជាអាត្មាឃើញអ្នកទៅម៉េងម៉េងអីទាំងអស់ហ្នឹង នឹងទាំងខ្មែរទាំងចិនទាំងអីទៅថាទៅដាក់នេះទៅដាក់នោះហ្នឹងមកពីគាត់សង្ឃឹមថានឹងបានអីមែនទេអាចថារស៊ីមានបានអាចថាវាតិចតិជុំអាចថាវាស្អីស្អីមកពីសង្ឃឹមអញ្ចឹងហ្នឹងហើយសុំអាសេចក្តីសុខសบายស្មាសบายមែនហើយសុខមែនទេសុខមែនទេហ្នឹងហើយ នឹងឯងដោយសារអីហើយសួរថា អ្នកដែលធ្វើទាំងអស់ហ្នឹងច្បាស់ហេថាវាសុកមិនខ្មិចយើងច្បាស់ខ្លួនឯងហេអត់ច្បាស់ទេដែលថាវាសុកឬអត់នោះណាអ្នកដែលធ្វើហ្នឹងណាมันច្បាស់ទេប៉ុន្តែហើយគេធ្វើទៅហើយធ្វើគេទៅមែនទេកុំអោយវាខុសគេតែឯងហ្នឹងមួយហើយមួយទៀតជាថាំងវាចោលសមល់វាមិនផុតទេក្រែងលោ ធ្វើអីក៏ដោយដាក់កាឡាមួងពីរបីជាន់ទៅបើវាត្រូវមួយ បើវាខុសមួយត្រូវមួយអញ្ចឹងមិនឆ្នាំអីក៏ចូលដល់ទាំងអស់នោះណាបើថាឆ្នាំខ្មែរវាមិនប្រកែទេអាឆ្នាំចិនជួយ បើថាឆ្នាំចិនវាមិនប្រកែទេឆ្នាំយួនទៅឆ្នាំសកលទៅឆ្នាំសែនភ្ជុំផងណានឹងដូចវាមិនគ្រប់ទេដាក់ចំនួនផ្ទះទៀតចឹងទៅគឺថាឲ្យតាឲ្យធ្វើនឹងធ្វើអញ្ចឹង ប៉ុន្តែធ្វើទាំងអស់ហ្នឹងជាតួបញ្ញាទេជាតួបញ្ញាទេដែលទៅធ្វើទាំងអស់ហ្នឹងជាតួបញ្ញាទេអត់ទេអត់ទេ គឺធ្វើដោយស្មានដោយក្រន់តែជឿតាមគេថានឹងរបៀបជឿតាម គេនឹងមុនពពុតត្រាស់ដឹងគេធ្វើតែអញ្ចឹងឯងឬឪពុកថាឬម្ដាយថាឬចដូនថាឬននេះ ថាឬននោះថា តែឲ្យថាខ្លួនឯងឲ្យច្បាស់មិនហ្នឹងវាអត់ដែរច្បាស់ ហើយពពុទ្ធព្រះអង្គមិនព្រមជាមួយនឹងពាក្យគេថានឹងបានព្រះអង្គទៅរោសច្ចៈធัวពាក្យថាសច្ចៈធัวគឺអ្វីដែលពិតប្រកបមិនមែនលើគេថាទេត្រូវឃើញច្បាស់ដោយខ្លួនខ្លួនឯងហ្នឹងហើយចឹងបានជំនឿផ្សេងផ្សេងធ្វើឲ្យឆ្លោះគ្នាបងប្អូនក៏មានបើល្ងាចអឺថ្ងៃមុនបងប្អូន ម្នាក់ដែលគាត់ផ្សាយធัวអាត្មាហ្នឹងគាត់នៅអាមេរិក ដល់គាត់ត្រឡប់ទៅស្រុកខ្មែរវិញគាត់ស្មានថាបងប្អូនគាត់នឹងយល់អស់ហើយពីព្រោះគាត់អ្នកផ្សាយតាមเพจតាមអីចិត្តសៀអោយសៀអោយណាគាត់គិតថាបងប្អូនគាត់យល់អស់ហើយគាត់គិតថាទៅលើក្រោយនេះមិនដូចកាលពីមុនទេ ពីមុនបងប្អូនគាត់មិនយល់ទេដល់គាត់ទៅនៅអាមេរិកគាត់ស្ដាប់អាត្មាយល់ទៅគាត់ផ្សាយឲ្យស្ដាប់គាត់ស្មានថាយល់ហើយ ដល់ទៅដល់គាត់សង្ឃឹមថានិយាយគ្នាត្រូវគ្នាព្រោះណាយល់ត្រូវដូចគ្នាអីចឹងទៅដល់គាត់មិនមែនបាន ទៅជាអ្នកបញ្យល់គេអីត្រូវគេបញ្យល់គាត់វិញគេដេញគាត់ឲ្យទៅតែស្រោចទឹកឲ្យទៅតែធ្វើនេះធ្វើនោះរហូតទៅ បានគាត់ថាអីឯងខំផ្សាយធัวយូរហើយស្មានបងប្អូនឯងយល់ហើយឃើញទេហើយមិនត្រឹមតែប៉ុណ្្នឹងទេគាត់ថាមាន សាច់ញាតិឆ្ងាយម្នាក់នឹងឈឺដល់តែយើងជឿទៅលើអាខែលើឆ្នាំហ្នឹងកូនអត់ហ៊ានទៅមើលឪពុកទេ ពីព្រោះអាខែថ្ងៃវាឆុងគ្នាអត់ត្រូវគ្នាឃើញទេឃើញប្រទេសផ្ដាឃើញប្រទេសផ្ដាឆុងឆ្នាំ ឆ្នាំអីអត់ហ៊ានចូលហ្នឹងហើយចឹងបានអាត្មានិយាយរាល់ថ្ងៃហ្នឹងញាតិញោមមិនដឹងថារកកលឹះអីអាត្មាដូចរកកូនសោបចាក់អ៊ឺមិនតន់ត្រូវសោះឲ្យឃើញថា គ្រប់យ៉ាងទាំងអស់ដោយព្រះសម្មាសម្ពុទ្ធសម្ដែងយើងចូលចិត្តធោជាយន្តោខ្លាំងណាស់សូត្រមន្តអីបើមិនដាក់ជាយន្តោបន្តិចទេ ដូចជាមិនអស់ចិត្តសោះមែនទេមែនទេដល់បានជាយន្តោអលោះទឹកបន្តិចទៅដូចរៀងអ៊ុនចិត្តណានឹងដាក់ត្រូវទឹកពី3ប្រេះមកពលល្ងួយដេកដូចស្វាងចែអីមិនស្វាងមកត្រូវទឹកបញ្ញាហ្នឹង ហើយដល់តធនៅក្នុងនឹងបើលោកបកឲ្យស្ដាប់នៃផ្សេងសោះអត់មានរឿងទឹកនឹងទេដល់អ្នកទៅស្ដាប់លោកសូត្រមុនអត់មានទៅស្ដាប់យកអត្តន័យទេទៅយកទឹកមុនទៅវិញគេខុសហ៎លោកប្រាប់ថាម៉េចថាសនៈខតតាំងសម្ងកលៀងសុភភាតាំងសហតិតាំងសុគណោសមហតោឯជាដើមពេលណាក៏ដោយឲ្យទៅសัตว์លោកប្រព្រឹត្តល្អដោយកាយវាចាចិត្ត ពេលនោះហើយជាមង្គលល្អជាពេលភ្លឺស្វាងល្អ ជាពេលនៃអរុណរះល្អជាមង្គលល្អ ជាពេលហុងស៊ុយណាជាអ្នកខត្តរិកល្អហ្នឹងហើយហើយពេលណាក៏ដោយផ្ទុយមកវិញថាតើធ្វើមិនល្អគិតមិនល្អពាក្យថាល្អនឹងវាយើងវាមានអាកម្រិតនៃការយល់អាល្អនឹងទៀតទេខ្ញុំគិតតែល្អមិនក៏នៅតែនៅតែបានផលអញ្ចឹង ខ្ញុំនិយាយតែល្អមិនក៏នៅតែវាមិនបានផលល្អធោះថាអញ្ចឹងស្ដាប់ទៅឮថាអញ្ចឹងអញ្ចឹងយើងត្រូវថាល្អនឹងស្អីគេទៀតទៅយល់ថាល្អនឹងស្អីគេទៀតល្អមែនទែនត្រូវល្អប្រកបជាមួយនឹងបញ្ញាណាល្អនៅក្នុងកុសលណាចឹងបានខ្មែរយើងប្រើពាក្យថា slow ស្លាប់ញាតិញោមលឺពាក្យហ្នឹង slow ស្លាប់គ្រាន់តែ ជាលលក្ខណៈមនុស្សល្អប៉ុន្តែអត់មានបញ្ញាហើយមនុស្សល្អអត់មានបញ្ញានឹងហើយជាមនុស្សដែលគេធ្វើបាបយល់ទេល្អក៏អត់ដែលធ្វើបាបគេទេគាត់មិនដែលជេរបចោគេទេមិនដែលធ្វើអីខុសច្បាប់ទេប៉ុន្តែរួមគ្រោះរហូតពុទ្ធបង្រៀនឲ្យធ្វើល្អប៉ុន្តែល្អបំផុតគឺល្អដោយបញ្ញាយើងប្រើពាក្យថាវិជ្ជានោះមនុស្សមានបញ្ញា មនុស្សមានវិជ្ជា ជាមនុស្សដែលរឹងប៉ឹងជាមនុស្សដែលមានខ្លួនឯងជាទីពឹងនឹងចឹងចឹងកលតិសណាក៏ដោយមិនមែនចប់ត្រឹមល្អទេណាអបញ្ញានោះក៏វាល្អដែរប៉ុន្តែអ្វីដែលយើងយល់ថាល្អនោះគឺយើងគ្រាន់ថាខ្ញុំធ្វើតែល្អតាខ្ញុំមានតែទៅបៀតបៀនគេណាមិនក៏គេមកបៀតបៀនខ្ញុំមិនក៏ខ្ញុំត្រូវរងទុកអញ្ចឹង ថាវាមានចប់ត្រឹមប៉ុណ្្នឹងឯងសំខាន់ល្អមែនទេនឹងល្អយ៉ាងម៉េចល្អដោយបញ្ញាបញ្ញាចេះគិតចេះពិចារណា ចេះដឹងថាផ្លូវណាគួរធ្វើផ្លូវណាមិនគួរធ្វើនឹងជារឿងមួយដែលដែលសំខាន់ណាស់ណាហើយយើងជួនកាលវាអស់សង្ឃឹមអស់សង្ឃឹមថាឃើញមនុស្សល្អច្រើនអាយុខ្លីឬក៏អឺមនុស្សល្អហ្នឹងស្លូតស្លាប់អីចឹងទៅវាលែងលែងសុបាយចិត្តនឹងពាក្យថាល្អហ្នឹងទៅទៀត តាមពិតធៀបពិតវាអត់មានស្អីល្អជាងអាល្អនឹងទេអត់មានអីល្អជាងល្អនឹងទេប៉ុន្តែការឲ្យនិយមន័យពាក្យថាល្អហ្នឹងវាមានកម្រិតម្ល៉េះហើយមានយើងឲ្យនិយមន័យពាក្យថាល្អហ្នឹងយើងគ្រាន់តែមើលជាដូនខ្ញុំគាត់ធ្វើបុណ្យរហូតល្អណាប៉ិនល្អអីជាងកាលជឿតែគេថាហ្នឹងវាមិនមែនជាល្អចេញពីចិត្តមែនតែនវាមិនមែនជាបញ្ញាចេញពីចិត្តមែនតែនណា គេគេនាំទៅជឿព្រះផុសណាក៏ទៅដែរគាត់ថាល្អហ្នឹងប៉ុន្តែក្នុងនេះធូរអាក្រក់សុទ្ធហ្នឹងកំពុងធ្វើអាក្រក់ហ្នឹងឧទាហរណ៍ថាគេប្រាប់ថានោះព្រះផុសនោះណោបើទៅគោរពទៅបូជាទៅបានបុណ្យតែអាក្រក់តណា ទី1មានមិឆាទិដ្ឋិយល់ខុសហើយអាមិឆាទិដ្ឋិហ្នឹងកើតជាមួយចិត្តអីថាអកុសលចិត្តហើយក្នុងន័យធូរហ្នឹងជាហីណាធម្មាធូរថោកទៀបធូរអាក្រក់អីពេលហ្នឹងអត់ទី2 ដែលបំណងគាត់ទៅចង់បានសេចក្តីសុខឧទាហរណ៍ថា គេថាធ្វើអញ្ចឹងទៅបានសុខមកឃើញជាប់សេចក្តីសុខនឹងខ្លួនឯងលោភៈកើតតាមពិតអាក្រក់ដែរហ្នឹងប៉ុន្តែយើងឲ្យឈ្មោះថាគាត់ល្អហើយព្រោះគាត់ធ្វើតបុណ្យឃើញទេយល់ទេយល់ថាម៉េចហ្នឹងហ่ะអញ្ចឹងអាចិត្តអាក្រក់ហ្នឹងក៏យើងវិនិច្ឆ័យអត់ត្រូវទៀតរាល់ថ្ងៃទល់តែទៅសម្លាប់គេបានយើងហៅថាអាក្រក់តទៅប្លន់គេរំលោភគេ មិនហៅថាអាក្រក់ណាកំពុងជឿខុសជាធัวអាក្រក់ដែរអកុសលាធម្មាហ្នឹងដែលលោកសូត្ររាល់ថ្ងៃហ្នឹងជឿខុសហ្នឹងអកុសលកំពុងតែធ្លាក់ខ្លួននៅក្នុងអំពើអាក្រក់ហើយដល់តែអកុសលហ្នឹងវាផ្ដល់អីផ្ដល់ភាពភ័យខ្លាចដល់យើងឧទាហរណ៍ថាយើងជឿថាទៅធ្វើនេះទៅបានសុខទៅធ្វើនោះទៅបានសុខបនពនាងនេះទៅបានសុខបនពនាងគុលអាស័យនោះទៅបានសុខមានឃើញពនាងគុលអាស័យទេ ថ្ងៃមុនថ្មផ្សាយកាលណាគុលអស័យមួយវាដុសអាច្រាំងទឹកហ្នឹងវាវាកងុកអញ្ចឹងហើយគុលអស័យវាចឹងឯងវាកងងចឹងឯងគេធ្វើតពួកពីធ្វើចិត្តតពួកខ្មែរយើងមិនយកអាខ្នែងឫស្សីហ្នឹងហ្នឹងយកធ្វើតពួកបានហើយនោះដល់អាឫស្សីវាដោះកងុកអញ្ចឹងវាអារឹសរឹសវាសាញសាញសាញហ្នឹងគេថាពនាងនីកវ័ន ដល់គេចាក់ទឹកឲ្យទៅអាដងដើមអាស័យវាคลายពោខៀវមនុស្សនិយាយអត់ដែរស្គាល់អាស័យអាស័យវាចឹងអីតែត្រូវទឹកវាខៀវចឹងអីហើយញាតិញោមក៏ទៅថ្វាយបង្គំទៅអាហ្នឹងគាត់ថាធ្វើល្អទៀតដែរតែ នៅក្នុងន័យធម៌កំពុងតែធ្វើអាក្រក់សុទ្ធអាក្រក់ហ្នឹងមិនមែនទៅបៀតបៀនគេទេមានន័យថាធ្វើអាក្រក់សម្រាប់ខ្លួនឯងទម្លាក់ខ្លួនឯងឲ្យទៅនៅ ក្នុងមិច្ឆាទិដ្ឋិរឿងគួរធ្វើអត់ធ្វើ ទៅថ្វាយបង្គំគួរអាស័យ នឹងគេថានាងពនាងនេះខាននឹកងូតទឹកយូរហើយហ្នឹងហើយមានប៉ុនមានរាសីចឹងខ្មែរក៏និយាយលេងថាគិតគល់គល់រាសីមានប្រយោជន៍មានរិទ្ធរបស់គេណាបើសម័យពលពតមនុស្សងាប់ដោយសារគល់រាសីនឹងច្រើនញាតិញោមចាស់ចាស់ដឹងហ៎គល់រាសីតែញាតិញោមណាធ្លាប់វាយគេគល់រាសីខ្លះណែអាត្មាថាគល់រាសីមានរិទ្ធមែនណាសម័យពលពតទៅជាព្រះប្រហារ ខ្លាយជាអាវុធពិឃាតហ្នឹងទៅជាព្រះឃាតកនរណាមានតោអីកុលអស័យបញ្ជូនទៅកាន់ឋាននរកតាមដំណើរឥឡូវនេះគុលអស័យឡើងប៉ុនសម្បើមវាទៅជាប្រនាងនាគកវ័នមានឃើញសភាពអញ្ចឹងអញ្ចឹងញាតិញោមពិចារណាមើលមិនមែនដាច់សិលទេមិនមែនទៅធ្វើអាក្រក់អីទេ ចំពោះសង្គមក៏ប៉ុន្តែ យើងបិទការគិតការពិចារណាខ្លួនខ្លួនឯងឲ្យខ្លួនឯងទៅជឿរបស់ឥតប្រយោជន៍ហើយដល់ពេលជឿវានាំសកម្មភាពទៅរឿងអីដែលមិនខាតដូចថ្មលើករឿងតកប់លុយចោលអញ្ចឹងបើយើងគ្រាន់តែជឿឲ្យនៅផ្ទះវាដូចជាមិនសូវខាតប្រហែលទេដល់ជឿឲ្យទៅធ្វើសកម្មភាពទៀតឃើញចំណាយពេលវេលាទៅថ្វាយអង្គមទៀតព្រោះអស់លុយអស់កាក់ទៀតឃើញខាតរហូតហ្នឹងមានអីចំណេញ ហើយមានបានទទួលចំណេះអីមកវិញអត់បានផងហ្នឹងគ្រាន់តែយល់ថាអឺអាហ្នឹងឯងបានសុខពឹងសួរថាសុខអីកងទុកហ្នឹងនៅតែដែលចាស់នៅតែចាស់ឈឺនៅតែឈឺពិបាកចិត្តនៅតែពិបាកចិត្តព្រួយនៅតែព្រួយភ័យនៅតែភ័យញាតញោមបង្កើនជំនឿលើរបស់អញ្ចឹងអញ្ចឹងកាន់តែច្រើនភាពភ័យខ្លាចញាតញោមកាន់តែច្រើនឲ្យតែមិនស្រួលបន្តិចអញខុសអីទៀតណានឹកឃើញរឿងខុសអីទៀតណាឃើញទេ សង្ស័យខុសខាងនេះខុសខាងនោះចឹងហ៎មានចឹងហ៎មានចឹងហ៎ជិះដោលអពុទីបន្តិចខុសទៀតឡើយហ្នឹងហើយហ្នឹងហើយហ្នឹងគឺដល់ដើរតផ្លូវតច្រកមួយទៀតហ្នឹងអញ្ចឹងហើយបាន ថ្មមកភ្លាមញាតញោមមកជួបគាត់គាត់មកតែម្ដងគាត់ឈប់មកហ្មងដល់មកជួបថ្មថ្មអង្គុយទៅបញ្យលអីចឹងដូចគាត់អត់គាត់អស់សង្ឃឹមគាត់អស់សង្ឃឹមដឹងទៅជួបលោកធ្វើអីបើលោកអត់សូត្រអីឲ្យឯងតិចផងវាដូចវាដូចថាទំលាប់ញាតញោមទៅជួបលោកបើតើលោកឲ្យអីមែនទេចងអីបន្តិចទៅឲ្យទឹកអីបន្តិចទៅឬក៏សូត្រអីបន្តិចទៅ បើក្បួនបន្តិចទៅអាហ្នឹងបានគេហៅថាទៅជួបលោករាល់ថ្ងៃហើយដល់លក្ខណៈទៅទៅជួបអាត្មាអាត្មាកណ្ដាសួរសុកទុកចឹងទៅហើយបើគាត់ចង់ស្ដាប់ធម៌មានសនុអីក៏ចេះតែបញ្យលចឹងទៅគាត់ថានឹងឮតាមញាតិញោមប្រាប់មកវិញគាត់ថានឹងទៅជួបលោកធ្វើអីបើលោកអត់ធ្វើអីផងវាទល់តែលោកនឹងធ្វើអីបន្តិចនឹងតើសូត្រធោឲ្យគាត់ចេះចេះចេះចេះចេះ និងប្រុសអីបន្តិចទៅអាហ្នឹងបានគាត់ថាដូចទៅជួបលោកមែនហើយដល់ទៅជួបលោកដូចជួបមនុស្សធម្មតាអត់សូត្រអីអីបន្តិចផងឃើញអញ្ចឹងហ៎សវោអញ្ចឹងហ៎ញាតិញោមទាំងតែញាតិញោមក៏អញ្ចឹងដែរមែនទេហ្នឹងហើយប៉ុន្តែព្រះសម្មាសម្ពុទ្ធនឹង ព្រះអង្គមិនដែលធ្វើឲ្យញាតិញោមគ្រាន់តែជាការលួងលួងអាហ្នឹងវាបានបាត់ភ័យផ្លេតផ្លេតដែរវាមិនអត់ទេដូចលោកដូចថាទីមួយយើងដាក់ជំនឿថាអូលោកមានសិលខ្ពស់អីចឹងណានឹងមួយហើយមួយទៀតទៅបានលោកស្រោចឲ្យបន្តិចដូចវារៀងកក់ក្ដៅក្នុងចិត្តអាហ្នឹងចិត្តយើងគិតហ្នឹងចិត្តយើងគិតតាពីព្រោះបញ្ហាផ្លូវចិត្តរបស់យើងវាមកពីការគិតរបស់យើងបើយើងគិតថាវាជាបញ្ហាវាបញ្ហា ហើយដល់យើងដាក់ដាក់ជំនឿថាអាហ្នឹងវាជួយយើងយើងវាទុកចិត្តលើអាហ្នឹងស្ងប់មកផ្លេតចឹងទៅអញ្ចឹងឯងលើចិត្តរបស់យើងតាមានលោកឯណាអ្នកឲ្យអត់ផងហ្នឹងតែអ្វីដែលពពុទ្ធឲ្យមែនទេហ្នឹងព្រះអង្គអាត្មាលើកពីរឿងកប់កប់អឺលុយក្នុងដីមិញហ្មងទៀតអញ្ចឹងមនុស្សមាន3ប្រភេទ1នាំញាតញោមទៅកប់លុយហ្នឹង ដោយបំណងអីមិនដឹងទេហើយដោយឲ្យញាតិញោមជឿថាកាលណាកប់ទៅថ្ងៃក្រោយទៅវាកើតលៀបសការៈអីអីចឹងណា សុកអញ្ចេះសុកអញ្ចោះឬក៏លុយនឹងវាប្រែคลายទៅអញ្ចេះតែមនុស្សមួយប្រភេទទៀតមិននាំញាតិញោមទៅកប់លុយនឹងទេក៏មិននាំញាតិញោមទៅធ្វើពិធីអីផ្សេងដែរខំតែបញ្យលឲ្យដឹងថាអ្នកអាកប់លុយនឹងអត់ប្រយោជន៍ទេខំបញ្យលតែរឿងហ្នឹងឲ្យញាតិញោមដឹងច្បាស់ថាលុយកប់ប៉ុណ្ណាវានៅ តែប៉ុណ្ណា នឹងពយល់ត្រឹមតែប៉ុណ្្នឹងមួយគេបញ្ឆោតញាតិញោមឲ្យទៅកប់លុយមួយទៀតខំតែពយល់ថាកប់នឹងអត់ប្រយោជន៍ទេតើទាំងពីរហ្នឹងអ្នកណាដែលញាតិញោមចង់បានមែនតើមានអ្នកបញ្យល់ឲ្យឃើញការពិត ឬក៏ចង់បានអ្នកនាំទៅកប់លុយបើសួរអញ្ចឹងចេះឆ្លើយអញ្ចឹងគ្រប់គ្នា ពូលើកចឹងហើយមែនទេហ្នឹងហើយបន្តិចទៀតផុសអ្នក មានប៉ុនមកកប់ទៀតទៅទៀតហ្នឹងហើយពពុទ្ធណាគឺជាអ្នកទី2នឹងឯងគឺទៅឃើញគឺធ្វើអីផ្ដេសផ្ដាស់ព្រះអង្គបើកបើកផ្ងាថានេះវាអញ្ចេះទេនេះហេតុនៃសេចក្តីសុខវាអញ្ចេះហេតុនៃសេចក្តីទុក្ខវាអញ្ចេះពពុទ្ធអត់បានទៅបញ្ឈប់សកម្មភាពទេណាពពុទ្ធអត់បានហេកុំកប់លុយនឹងអត់ប្រយោជន៍ទេ លោកទៅពយល់ ពយល់ថាធម្មជាតិជាកៈហ្នឹងវាមិនមែនចេះដុះដូចខ្នែងរស័យមិនមែនដូចឫសឈើទេកប់យូរទៅអាចនឹងច្រេះចាប់ទៅទៀតពយល់អញ្ចឹងនឹងវាមិនអាចកើតកូនកើតចៅទៅជាមាសទៅជាអីផ្សេងទៀតបានទេហ្នឹងហើយពយល់អញ្ចឹងពយល់រហូតដល់ម្ចាស់ អ្នកកប់នឹងយល់ដល់តែយល់ហើយលោកមិនចាំបាច់ថាណែឯងកុំកប់លោកអត់បានប្រាប់អញ្ចឹងទេកាន់តែពយល់តែកាលណាយើងយល់ ការសម្រេចចិត្តរបស់យើងតើយើងគួរកប់ឬអត់ជាសិទ្ធិរបស់យើងប្រពៃណីវប្បធម៌ឆេងម៉េងឆេងម៉ាំងអីទាំងអស់ហ្នឹងអាត្មាអត់ដើរទៅប្រឈប់នៅណាមួយទេគ្រាន់តែពយល់ថាតើវាបានប្រយោជន៍អីយល់ទេប្រយោជន៍អីនៅពេលដែលយើងយល់ដោយបញ្ញាពិតដូចស្មាថាអញ្ចឹងកុំថាឡើយដល់ទៅថ្វាយជ្រូកដល់ទៅអាដុតផ្ទះចោលសំបីតែ1ដុល្លារមិញថ្លឹងចិត្តមើលបើដឹងថាវាអត់ប្រយោជន៍មែនទែនហើយណា បើញាតិញោមដើរទៅជ្រុះមួយដុល្លារពុកគ្មានដើរទៅមុខឯត្រូវរើសសិនមែនទេដោយរឿងដុតផ្ទះចោលថាជ្រូកចុះអាហ្នឹងវាដូចឆ្លាតដែរថ្វាយជ្រូករាល់ថ្ងៃណាគេយកគាត់យកទៅដាក់មុខភ្នោហើយគេកាត់ចុងច្រមុះបន្តិចចុងកតុយបន្តិចចុងអីបន្តិចដាក់ហើយគេយកជ្រូកទមូលយកទៅហូបដដែលមិនសូវខាត ប្រហែលទេតែបើអាដុតផ្ទះចោលហ្នឹងអាហ្នឹងគ្មាន refund អីមកវិញបានទាំងអស់មែនទេដុតផ្ទះចោលហើយផ្ទះគឺដុតលើមិនថោកទេណា ពី300 500នឹងមានដល់1000ក៏មានដែរឡានទៀតហើយដុតប៉ាសពតទៀតហើយលោកបានមកអូស្ត្រាលីហើយនរណាអ្នកវាយប៉ាសពតឲ្យ អាចារ្យអាចារ្យខ្លួនគាត់នឹងសុំវីសាមកអូស្ត្រាលីអត់បានទេនៅវ័យឲ្យខ្មោចបាននឹងវាអស់ចាអញ្ចឹងហ្នឹងហើយនឹងមកពីគាត់សង្ឃឹមមានថ្ងៃមុនឃើញគេលេងរឿងអប់រំ ល្អដែរឃើញគេចេះបង្កើតវីដេអូចឹងចឹងណាកូនដូចជា2 3នាក់ហ្នឹងហើយគេមាន អប់រំនឹងអាត្មាសរសើរអ្នកផលិតអឺដល់ពេលភ្លេចម៉ែបាត់ទៅរស់ស៊ីមានបានអាឡ័យតែសវឹងមួយប្រពន្ធមួយអីហ្នឹងភ្លេចម៉ែបាត់ទៅដល់ពេលក្រោយមកភ្លើងនឹងឆេះផ្ទះម៉ែអាផ្ទះតែបានអ្នកចិត្តខាងទេ អ្នកជួយម៉ែហ្នឹង ហ្នឹងឯងសំដោះម៉ែនឹងចេញទៅ ប៉ុន្តែយកម៉ែនឹងយកទៅលាក់ដើម្បីប្រឆោតកូននឹង ប្រាប់ថាម៉ែនឹងស្លាប់ហើយលាក់បាត់ទៅ ហើយជួលគេឲ្យធ្វើភ្នោកូនទៅឯណាទៅពេញទៅឯណាឆ្ងាយចឹងណាដល់ពេលចឹងមក ក្រោយមកអាចារ្យគេចេះប្រាប់ថាទៅឆេងមេងទៅគោរពភ្នោនឹងទៅ រស់ស៊ីមានបានអឺ ហើយដល់បងគេរស់ស៊ីមានបានអាប្អូនវារស់ស៊ីអត់បានគេទុខឹងភ្នោម៉ែហ្នឹងកាន់ជើងបង អាបងរស់ស៊ីបានគេឆេងដែរវារស់ស៊ីមិនបានឆ្លោះគ្នាមុខហ្នឹងចង់កោះភ្នោចោលរហូតដល់វ័យគ្នាដល់វ័យគ្នាបានគេរុញម្ដាយហ្នឹងមកម្ដាយនៅរស់ទេប៉ុន្តែកូនកំពុងឆ្លោះគ្នាអារឿងខោចម៉ែអត់ព្រមជួយញញឹមរឿងហ្នឹងថាល្អ មែនទេហ្នឹងហើយណាជាកតិល្អម៉ែម៉ែរស់គេអត់គិតទេណាដល់ទៅពេលម៉ែស្លាប់ភ្នំយុបប៉ុណ្ណានៅឲ្យដុតឡានដុតស្អីនៅនឹងមើលទៅដូចដឹងគុណម៉ែថាមែនទេគេចង់រស់ស៊ីមាន បានខ្លួនគេតើកុំទៅថាគេចង់រស់ស៊ីមានបានមាន ទៅពូនភ្នោមកឯងទេមែនទេអញ្ចឹងមែនទេទៅសួរអ្នកសែនទាំងអស់មិនមែនរឿងដឹងគុណម៉ែហ្មងទេ មែនទេគឺចង់រស់ស៊ីមានបានម៉ែអីក៏សាច់កម្មម៉េះនៅរស់នឹងគេធ្វើបាបមកចិត្តងាប់អីនៅគេទាទៀតទាមិនបានខឹងខំឲ្យម៉ែទៀតនឹងចឹងអឺញោមសួរថាតើធ្វើតាមណាដែលត្រូវតាមពុទ្ធសាសនាយើងគុំគុំឲ្យមើលទម្រង់ធ្វើម៉េចណាបានត្រូវអ្នកអារូធ្វើម៉េចនឹងទៀតអានឹងពិបាកទៀត ចង់ចង់មានក្បាច់ផ្សេងហ្នឹងអញ្ចឹងផ្លូវត្រូវពិតប្រកបណាអត់មានអ្នកណា បង្កើតទម្រង់ឲ្យយើងទេអត់មានអ្នកណាបង្កើតទម្រង់ឲ្យ ថាត្រូវធ្វើអញ្ចេះថាត្រូវធ្វើអញ្ចោះអាត្មាឧទាហរណ៍មនុស្សដែល គេ ប្រាប់ឲ្យធ្វើអញ្ចេះធ្វើអញ្ចោះហើយក៏ធ្វើតាម មនុស្សនឹងអត់ប្រើបញ្ញាខ្លួនឯងទេយល់ទេ ដូចជាសัตว์ដែលគេពង្វឹកយើងមើលទៅដូចចេះចឹងប៉ុន្តែនឹងអត់ឆ្លាតទេ មើលខ្លា គេបរៀនឲ្យលេងស្វាគេបរៀនឲ្យលេង សេកគេបរៀនឲ្យនិយាយយើងមើលទៅចំហមាត់ឲ្យទះដៃអូចេះចេះងប់ហើយមុំគ្នាបានប៉ុណ្្នឹងនឹងមិនដឹងគេវ័យប្រហែលថ្មោងទេណាមែនទេវាអត់មាន បញ្ញាស្អីវាទេវាតាមតែសញ្ញាតែគេលើកដៃមកឲ្យវាធ្វើអញ្ចឹងបើមិនធ្វើអញ្ចឹងនោះទៅប្រឡាយប្រហែតទៅមើលសើកំបងឆក់ អញ្ចឹងវាធ្វើប្រើសញ្ញាទេវាអត់ប្រើបញ្ញាទេវាប្រើសញ្ញា ការចងចាំសត្វដែល គេពង្វឹកហ្នឹងគឺវាប្រើសញ្ញា ការចងចាំវាអត់មានប្រើបញ្ញាទេអញ្ចឹងបានពេលខ្លះវា ពួកតោអីដល់ពេលវាខឹងមែនទែនឃើញវាខំអ្នកនេះហ្នឹងមានម្ដងម្ដងវាខំវាខឹងវាណាណ៎ណ៎យូរយូរវាខឹងវាដែរ ហើយយើងចេះទៅអស់ចាចេះអីចេះម៉េះអាត្មាឃើញថាគ្មានចេះទេអាត្មាណិតវាណាស់មិនដឹងថាទម្រាំតបានប៉ុណ្ណឹងនឹងមិនដឹងថាត្រូវប្រមាណដបងទេខ្លាក៏ដោយស្វាក៏ដោយ អីក៏ដោយយើងមើលដូចចេះអញ្ចឹងពាក់ព័ន្ធនឹងពិធីគេឲ្យធ្វើអញ្ចេះគេឲ្យធ្វើអញ្ចោះហ៎វាមិនមែនជាបញ្ញារបស់យើងទេអញ្ចឹងបើយើងគ្រាន់តែឈប់ពិធីមួយ ហើយយើងចង់ធ្វើពិធីមួយទៀតធ្វើម៉េចឲ្យត្រូវ ថ្មថាអានឹងគេប្រាប់ទៀតយល់ទេអានឹងគេប្រាប់ទៀតវាតលតែយើងយល់ខ្លួនឯងថាធ្វើម៉េចដែលយើងសប្បាយចិត្តធ្វើម៉េចឧទាហរណ៍យើងគិតថាបើយើងនឹកចំពោះឪពុកម្ដាយទេឪពុកម្ដាយនោះនោះយើងចង់ធ្វើអីឲ្យគាត់សប្បាយចិត្តចង់ជូនអីគាត់វាចេញតែពីចិត្តយើងនឹងហ្មង អានឹងបានបានរបស់យើងយល់ទេអានឹងបានរបស់យើង ថាម៉េចថាម៉េចហ្នឹងហើយហើយដល់ទៅពេលគាត់ស្លាប់ទៅវិញបើជាលក្ខណៈដែលយើងដឹងគុណមែនទែននោះដូចយើងដឹងគុណពពុទ្ធចឹងអ្វីដែលដឹងមែនទែនគឺយើងសិក្សាពាក្យព្រះអង្គហើយយើងបប្រតិបត្តិតាមបំណងរបស់ព្រះអង្គអញ្ចឹងយើងរលឹកមើលទៅម៉ែឪយើងចង់ឲ្យយើងធ្វើអីតាំងពីក្មេងមកដែលគាត់ទូនមានយើងចង់ឲ្យកូនធ្វើម៉េចចង់ឲ្យកូនល្អម៉េចអញ្ចឹងយើងបំពេញបំណងតាមដែលគាត់ចង់ឲ្យយើងคลายទៅជាមនុស្សយ៉ាងណានោះយល់ទេ អាហ្នឹងឈ្មោះតែដឹងគុណមែនតែនគាត់មិនបានដឹងទេប៉ុន្តែ យើងថាបំណងរបស់គាត់ហ្នឹងយើងកំពុងតែបំពេញមានន័យថាគាត់នៅក្នុងយើងរហូតយល់ចឹងហ៎យល់ចឹងហ៎ហ្នឹងហើយប៉ុន្តែយើងថាដល់ប្រពៃណីខ្លះយើងយើងមើលដែរមិនមែនថាគ្រប់ពិធីវាសិតតែខុសទេ នៅក្នុងការគិតរបស់យើងបើសិនជាឃើញគេរៀបចំនោះឃើញថាត្រូវហើយក៏យើងមិនទៅចំទាស់អីយើងធ្វើទៅមានន័យ ហ្នឹងហើយដូចជាពិធីនេះចិត្តដល់ពិសាដល់អីចឹងវាមានហេតុផលដែលយើងត្រូវចូលរួមធ្វើអីធ្វើអីចឹងអញ្ចឹងអាត្មាឧទាហរណ៍ដូចយើងមានលុយចឹងយើងទៅទិញស្រាផឹកគេថាខុសអាហ្នឹងអាហ្នឹងគេថាខុសណាទៅជួល គេសម្រាប់មនុស្សគេថាខុសអឺទៅចូលបារការ៉ាអូខេគេថាអត់ល្អចុះយកលុយទៅធ្វើអីដែលល្អណា បើយើងចេះគិតដោយបញ្ញារបស់ខ្លួនយើងយើងគិតថាអាណាដែលវាមានប្រយោជន៍ដល់ខ្លួនយើងផងមានប្រយោជន៍ដល់អ្នកដទៃផងធ្វើអាហ្នឹងទៅមែនទេហ្នឹងញាតិញោមគេចែកទ្រព្យសម្បត្តិឲ្យឪពុកម្ដាយចែកទ្រព្យសម្បត្តិឲ្យក៏ដោយជួនកាលឪពុកម្ដាយមិនអាចកំងឲ្យយើងថាណែលុយនឹងត្រូវតែយកទៅធ្វើនេះត្រូវតែយកទៅធ្វើនោះនោះទេជួនកាលលុយនឹងបើយកទៅធ្វើមុខរបរដោយកាលដែលគាត់រស់នៅពីក្មេងយើងធ្វើរស់ស៊ីអត់ចំណេញទេព្រោះ everything change ឯងកលៈទេសៈផ្សេងណាហ្នឹងហើយយើងនៅចិញ្ចឹមស្អីដូចគាត់ថាហ្នឹងលែងទៅរួចហ្មងអញ្ចឹងដែលដែលដែលឈ្មោះថាជាបញ្ញាមែនទេហ្នឹងវាទល់យើងមើលអតិថិជនមើលតំបន់មើលស្អីដោយខ្លួនឯងគួរធ្វើអីធ្វើហ្នឹងហ្មងអាហ្នឹងពពុទ្ធបរិញ្ញហ្នឹងឲ្យមនុស្សដោះកំណត់អញ្ចឹងដោយខ្លួនឯងមិនមែនព្រោះម៉ែឪឲ្យទេម៉ែឪឲ្យអាចឲ្យលុយតែត្រូវធ្វើអីតែម្ដងនោះទល់តែបញ្ញារបស់យើងណា ណាបើដាក់អានឹងខាតរហូតធ្វើតាមម៉ែមិនកើតមែនទេយល់ហ្នឹងហើយអញ្ចឹងថាត្រូវធ្វើអីនោះគឺទល់តែខ្លួនឯង